Ừ. Akban. Akban. Akban. Laki. Akban. Akban. Ini ini ini. Nó ăn miệng, ăn ừ. Ui, sẽ kia cái đau quá. Ui, ui à chân lương. Ui. Ai. Ui. Ất mơ sao nó đã. Ăn quá. Hả? មានបាយស៊ីហើយអាខ្វិនជើងមានមហូបស៊ីអីវើយអាយកមកទៅណាណាអញយកមកស៊ីមើលហែងហើយរហូតដាំបាយទៅណាដែរអញដាំបាយស៊ីមើលហែងហ្នឹងអញក៏មកដូចពេជ្រឃ្លានណាអឺហើយឲ្យបានមុនមកពីណាមាត់អញដូចចវាយនេះអីអាខ្វាក់ម៉េចហើយធ្វើអីចឹងហ៎ហើយដឹងរបស់លុយគេដឹងបាបអត់អូយ បាបធ្វើមុនបនធ្វើទៅតាមក្រោយទៅយ៉ាងណាអូឯងរបស់គេគេចង់បានរបស់គេអាយល់ទេដាក់យករបស់គេហ្នឹងគេដាក់ផ្ដាសសាឯងធ្លាក់ដល់រក់ចុះបាយឲ្យបានមកពីណាដែរបាយឆ្នាំហើយបានកមកពីណាអញយករបស់អ៊ំអញឃើញទេសតតែរបស់បាបដែរហ្នឹងឃើញអញបានញៀមអានរួចណាអញយកទៅយកក៏ដោយលួចក៏ដោយសរបាបហ្នឹងអូអាឥឡូវអញសួរឯងចុងក្រោយសួរក្នុងពេលឥឡូវហ្នឹងហ្មងណាហើយសម្រាប់ចិត្តតែធ្វើបាបមុនឬមួយក៏ធ្វើបន់មុនហឹមឯងគិតមើល អញអត់បខំទេអញក៏មិនចង់ធ្វើបាបដែរបាបធម្មបុណ្យធ្វើកោចអញអឺហើយមើលបើបាបនៅចំពោះមុខចឹងហើយណែអាគិតមើលសុទ្ធតែរបស់បាបនេះអឺអើអញ្ចឹងស៊ីអាបាបអស់ទៅបានឯបាបទៀតអើហ្នឹងហ្នឹងតិចតិចអញអូមិនដឹងអត់ទេអត់ប្រាប់តែអញលួចមិនគាត់ដឹងលួចស៊ីលួចស៊ីលួច ហើយមើលអីបាទអញកំពុងសម្លឹងមើលព្រះអ៊ំអញជាលើកចុងក្រោយមើលផ្ទះអ៊ំឯងបែរទៅក្រោយខាងនោះអត់មានផ្ទះទេអរគុណអាខ្វិនអឺអី ឯគិតច្បាស់ហើយថាឯនឹងចាក់ចេញហើយមានបាយស៊ីហើយអញចិញ្ចឹមជីវិតរស់នៅខ្លួនឯងបានគិតច្បាស់ហើយឯងវិញនៅក្នុងកៅភ្នែកលើកំសាន្តធ្វើអីក៏ដោយក៏គិតតែគ្រោះថ្នាក់ដែរតែសម្រាប់មនុស្សដែលគេស្រឡាញ់ការរស់នៅគេស្រឡាញ់ជីវិត គេត្រូវតស៊ូពុះពៀធ្វើយ៉ាងណាក៏ដោយសម្រុកទៅមុខរហូតជាជាងនៅឲ្យគេធ្វើបាបតាមពើចិត្តដែរតែអាចដឹងថាសម្រុកយ៉ាងម៉េចបើភ្នែកឯងខ្វាក់នឹងគេថាឯងខ្វាក់ឯងអត់ខ្វាក់អីភ្នែកឯងនៅអញជើងអញផ្ញើនៅឯងមកដល់ពួកយើងទៅចោលគ្នាយើងនៅមួយគ្នារហូតនឹងយើងអាចសម្រុកទៅមុខបានហើយអរគុណ ចឹងអញសន្យាមួយអញខ្វិនអញសន្យាមួយឯងរហូតទោះមានរឿងអីក៏ដោយមានឧបសគ្គអីក៏ដោយហើយកុំទៅណាចោលអញអត់ទៅណាចោលអញទេអញខ្លាចអញខ្លាចមែនតើមកឆាក់ជីវិតអញឯងដែរជាខ្លាចអីអញខ្លាចទៅរឿងមួយយ៉ាងហ្នឹងអញខ្លាចបាច់អញមែនអញខ្លាចអីចឹងអញខ្លាចដើរជន់អាចណានៅលើទូកចឹងមានអញដើរជន់ណាចឹងសម្រាប់ចិត្ត ថាចេញទៅតោះមើលគេយកទៅសម្រាមអញ្ចឹងច្បាស់

យើងមិនដល់ស្រុកណាទេអើយនេះអត់ខ្វេះអឺនេះអាមើលទៅលក់អូយដល់ហើយអាមើលសត្វហើភ្លេចមិនស្រុកណាទេអាសត្វសត្វសត្វច្រើនណាស់អូអូលឺសំឡេងផ្គរនេះហើយខ្វេះអូមិនភ្លើងយ៉ាក់ខ្វាក់ខ្សោះខ្ជុលមកឲ្យធំណាស់អូអូតោះមកវាមិនអាចអាចមកសុំទេយូរដល់យូរហើយកុំទុករត់អត់ឆ្លាតឆ្លាត សង្ឃឹមថាកណ្ដាលដែលខ្ញុំដាក់ក្នុងដបនឹងនឹងបានទៅដល់គូពេករបស់ខ្ញុំពិតប្រាកដទោះជាមិនស្អាតតែកុំកក់ពេកល្មមស្ទីសំខាន់ឲ្យតែស្មោះមួយខ្ញុំទោះជាទោះជាអ្នកតំទៀនក៏ខ្ញុំស្រឡាញ់ដែរ គិតអីណាមីងគិតអីដល់ទឹកទលេយកចលកាបោះសតខ្ញុំបានធូនតិចទេណែណែណែណែមុខនឹងមិនលាអេអត់ចង់ការមែនបើចង់ការមកកាយយើមកកាយណែ យប់នឹងចង់សបាយខលថាគ្នាមកតាតាតា Akman, anh lên anh lên Akman. Akman, យើងមកដល់ឋានសួរឋានរស់ Akman. ហើយមើលមើលដល់ឋានសួរឋានរស់ហើយឋានសួរអាខ្វាក់អើយហើយមើលទេពអស់ប្អិនជាពីណាហោះពិនទៅពេញណៃនេះអូយអាខ្វាន់អើអាខ្វាន់អាខ្វាន់អើយបែរយើងធ្វើបនដល់អាខ្វាន់អើក៏បានដល់ឋានសួរហ្នឹងអើយបនអីអីក៏អញ អូនចុះចាប់ទៅទេពតាឲ្យនោះជួយបងលឿនលឿនអូអាក្បិនអាក្បិនបើភ្នែកអញភ្លឺបានមើលឃើញឋានសួគ៌អូយដឹងស្អាតមិនទេអាក្បិនអើយ